កន្លែងនេះបងប្អូនគេហៅ Brighton បាទ Brighton Beach Brighton JT នេះបងប្អូនថ្ងៃលិចល្អមែនទែនបាទហើយថ្ងៃនេះក្តៅហើយឆ្ងប់ខ្យល់ល្អទៀតច្បូមនេះបងប្អូនលើលើជាតិធីបងប្អូនដល់ស្បូមនេះ ច្រើនណាស់ខាងខ្ញុំនេះច្រើនមែនទែន លេងទឹកទឹកកំពុងតែឡើងទៀតបាទអានេះជាទីនេះល្បីខាងស្ទូចយាហឺបាទបងប្អូននេះដល់នេះបាទមកនេះ ទៅរមមើលគេស្ទូចយឺបងប្អូនរាល់ថ្ងៃលិចមនុស្សមកអង្គុយចាំថតនៅខាងថតថ្ងៃលិចនេះច្រើនមែនទេបងប្អូនបកទៅក្រោយមើលបក fucking reel it in. à, cái này sủi tây kia thơ ở sủi tây sủi tây nâng chạm khlam nâng nè mưa cái này kia mà nè chạm khlam chạm khlam của bạn sủi tây các bạn nè. មើល មើលឃើញមើលឃើញក្តាមគាត់ចេញបាទបងប្អូនត្រង់នោះនោះគៀងគៀងត្រង់គេបោះក្តាមបងនេះថ្ងៃនេះជបងតែស្ទុយហឺអាកន្លែងខ្មៅខ្មៅនេះខ្មៅខ្មៅនេះនេះក្តាមហ្នឹងគេគេចាប់ក្តាមវត្តធំហ្នឹង There we go. Yep, the little one certainly. go back. They're next year's meal. Yes, possibly. <laughs> yeah, one sand one. Yeah. Yeah, Sandy goes yeah, back. Sandy, that one's yeah. on the side. Yeah, wow. No, no, <laughs> that one, the big, big one. I think. Yeah, I'll, I'll measure. No, I think it's a good size. Yeah, yeah, easy. Easy. easy. <laughs> yeah, for sure. Yeah, but females, if they're if, yeah. if they're um, they look like small. Just, just, threw back a female that was uh, right on, mm. and I I've already got three nice blues, mm. so. Oh, that's shit. yeah. I got 11 on Thursday, but it was hard work. Thursday morning. Yeah, today, uh, Monday. Monday. Oh, yeah. yeah. Thursday night. I got about. I <laughs> got oh, then you underside. Yeah. Uh, yeah. No, no good. No. Oh, yeah. more. ក្បួនខ្នាតវានៅនេះឯងបងប្អូនគេដាក់ឲ្យទាំងអស់អាណាខ្នាតស្អីខ្នាតស្អីនេះមើលនេះ Uh, yeah. You got 20. That's good. កន្លែងនេះបងប្អូនកន្លែងគេចាប់ក្តាមនឹងស្ទូយេហឺបាទនេះអាកន្លែងខ្មៅខ្មៅនេះយេហឺវាធ្លាក់មកវាបិចេញអា sorry សកេតអឹមនេះយេហឺវាគេស្ទូចមកវាបិចេញអាជាតិស្អីវានោះ គេហៅទឹកមាត់វាទឹកមាត់វាខ្មៅខ្មៅមកក្តាមបាទបាទនេះមកមើលគេចាក់ក្តាមបាទកន្លែងនេះធម្មតាគេស្បោយឺហឺបាទយឺហឺស្បោមែនទែនក្តាមមិនសូវដឹងដែរប៉ុន្តែក្តាមក៏ស្បោដែរ got one? Baby. baby one. you got baby Sandy. yeah. baby Sandy. and then uh, à tôi à, mua về màu tay nè tay sạch ai cha ពួកចិនបើពួកចិនជួយចិត្តគេជួយចិត្តញ៉ាំក្តាមបាទ ន្លែងខ្មៅអស់ស្ពានកន្លែងពួកគេស្ទួយត្រីត្រីយឺហឺអាហ្នឹងវាតែពេលពេលលើកវាមកវាបញ្ចេញអាទឹកស្អីវានឹងខ្មៅក្រីកមកតែក៏ទាញមួយទៀត female. The first three I got were males. Alright. And then since then females. I got one female right on the side. I think they live in the shallow water. Yep. The female. Hmm. I think these two too, yeah, just too small. Just, uh, too Yeah, just being a female. Uh, unfortunately, eh, yeah. tôi bị cái ẩn xì xong cái tàu bò tâm tàu bà con và mình chẳng cái hạ ngó bà mà bộ stụi stụi dữ hư vậy stụi dữ hư bố bố bố bị thương mà That's what I'm testing and it's No, upside down. Yeah. Ngày lịch sản. Ngày lịch sản. Ngày lịch sản. Ngày lịch sản. ម៉ោងម៉ែនម៉ោង8ហ្នឹងម៉ោង8ហ្នឹងម៉ោង8កន្លះដល់ថ្ងៃទឹកម្លេចមើលពេកហមស្អាតមែនទែនបងអ្នកស្ទូចត្រៃស្ទូចយេហឺកន្លែងល្បីយេហឺហ្នឹង ស្បើយផុនក្តីបងខាឃើញតែស្ទុយបានមានតែស្ទុយយឺបានយ៉ាងប្រងស្រង់សងសារណាអូនក្រៃទៅក្តៅដល់វិញដល់បងប្អូន ចាប់ក្តាមមានអ្នកស៊ូជត្រីមានអ្នកហាលទឹកមានអ្នកដើរលេងតែវគ្គជន់ត្រីបាទយើងនេះគឺទូ That's a big loud voice. Where did that big loud voice come from? In there. 对吧？ ម៉ោង8ជិត9ហើយនៅនៅភ្លឺទៀតបាទថ្ងៃទៅម្លេចទៅបានមិញក្រហមក្រហមបាទ វាដើរក្រោមស្អាតបាទបើយើងយើងដើរខាងលើមកពីផ្លូវវាឆ្ងាយទេអ ផ្ទះវិញបាទមកសបកធំបាទនេះដើរអស់មកជាទូធំហើយបាទអាងិតឈឹងហើយមើលអត់ឃើញបាទអញ្ចឹងនៅមកខាងនេះវិញចាំមើលឃើញបាទអូខេបាយបាយ